កណាមានសំណួរជាច្រើនប៉ុន្តែសូមតែពីរ clear ហើយដែលបានស្ដាប់លោកបងរយៈពេល5ឆ្នាំប៉ុន្តែពីមុនមកអារម្មណ៍ដូចជាល្វើល្វាយច្រើនដល់ពេលបានស្ដាប់លោកគ្រូលោកបងចាស់មានអារម្មណ៍ថារៀងស្រស់ហើយរៀងធ្វើអីរៀងចេះចិត្តដាច់ចេះគិតវែងឆ្ងាយពីមុនមកកណារៀងឆៅឆៅច្រើនប៉ុន្តែកណាមានសងូ ខ្លាំងបំផុតពេលដែលសង្ឃបួសហេតុអ្វីបានជា ម្ដាយគ្រប់ព្រះសង្ឃដែលជាអាយុច្រើនព្រោះអីម្ដាយអាយុច្រើនជាងកូនអញ្ចឹងហើយពេលដែលម្ដាយគ្រប់អឺកូនជាព្រះសង្ឃហ្នឹងមានបាបឬអត់ហើយជាបុណ្យឬក៏ជាអឺពុទ្ធសាសនាតម្រូវហើយមួយទៀតកណាបតរ កណាចូលចិត្តធ្វើបុណ្យតាំងពីតូចមិនដឹងថារៀងញ័រមានអារម្មណ៍ថាក្តុកក្តួលក្នុងនេះដើម្បីអានេះការពិតកណាចង់សួរលោកបងតាំងឆ្នាំទៅ ដែលធ្វើនៅ Center សមាគមពួកសមាគមក្រមសមាគមខ្មែរខាងជូនាងខ្ញុំប៉ុន្តែ មានអារម្មណ៍ថា intern ខ្មាស់ច្រើនអត់ហ៊ានបញ្ចេញតែថ្ងៃនេះកណាសុំបញ្ចេញឲ្យអស់ឲ្យអស់ចិត្តព្រោះឯងលោកបងអញ្ជើញមកពីឆ្ងាយ មិនងាយនិមន្តមកបានងាយងាយទេតើក្រមសមាគមក្រមនាងខ្ញុំជួយមកបានមានឱកាសជួយមកហើយនេះក៏ជាឱកាសល្អដែរសម្រាប់បុណ្យប្រជុំការ៉េនឹងចិត្តដល់បុណ្យប្រជុំខ្មែរអញ្ចឹងយោបល់ដែលកណាទុកក្នុងចិត្តជាច្រើន ហើយមាន សំណួរជាច្រើនចង់សួរហេតុអ្វីកណាធ្វើបុណ្យចូលចិត្តធ្វើបុណ្យជាមួយមនុស្សលោកច្រើនប៉ុន្តែអានេះជាការពិតប៉ុន្តែ អ្នកអស់នោះភាកច្រើនសំដីអាក្រក់ហើយប៉ុន្តែបាទដំបងចុងក្រោយបានគេយល់តែតម្រាំតែគេយល់គេមកឆ្គាល់យើងប្រើរយៈពេលខ្ទង់2ឆ្នាំ3ឆ្នាំបានគេដឹងថាយើងជាអ្នកណាហើយបានគេគោរពយើងប៉ុន្តែខ្ញុំអត់ចង់ឲ្យគេគោរពទេគាត់ចង់ឲ្យដូចគ្នាប៉ុន្តែដូចថាមើលលើមើលក្រោមកណាអត់សូវចូលចិត្តកណាចូលចិត្តគោរពគេតែចង់ឲ្យគេគោរពដូចដូចគ្នាវិញមិនចង់ឲ្យអោនរំទួលខ្លាំងអាហ្នឹងចំណុចឡើងនឹងមួយ ហើយចំណុចមួយទៀតកណាចូលចិត្តធ្វើបុណ្យអឺជាមួយម៉ែឪច្រើនតាំងពីតូចមកហើយសូមអធិស្ឋានផងបងប្អូនរៀងវែងបន្តិចប៉ុន្តែនេះជាការប៉ັດហើយស្ដាប់លោកបង5ឆ្នាំកណាចូលចិត្តធ្វើបុណ្យជាមួយម្ដាយឪពុកជាច្រើនហើយមានលែងអៀនខ្មាស់ចេះស្វែងគុំគាត់ពីមុនសំបីតែស្ពះអត់ហ៊ានស្ពះម្ដាយឪពុកផងតែលោកហ៊ានស្ពះអាចារ្យហ៊ានស្ពះម៉ែឪអត់ដែរហ៊ានស្ពះទេ អ៊ីនខ្លាំងរត់ចូលផ្ទះមកអាហ្នឹងការប៉ັດរបស់កណាហើយមួយទៀតកណា4 5ឆ្នាំមុននេះកណាជឿសំដីនិយាយទៅជឿសំដីគេកុហកឡើងដូចមែនតែនរយៈពេល4ឆ្នាំកណាមានអារម្មណ៍ថាតូចចិត្តខ្លាំងបំផុតហេតុអីបានជាកណាល្ងងម៉េះកណាធ្វើប៉ុណ្ណេះមិនក៏ឲ្យជួបមនុស្សចឹងចឹងដែរកុហកកុហកអត់ដូចមានដូចការប៉ັດថ្មងដល់ពេលដឹងភ្ញាក់ខ្លួនបានដឹងថាវាមិនមែនការប៉ັດហើយឃើញបន្តអានេះ ហើយកណាមានអារម្មណ៍ថាមិនក៏ធ្វើបុណ្យរហូតមិនក៏ជួបរឿងអញ្ចឹងដល់ហើយកណាកាត់ចិត្តថាអានេះប្រហែលជាអឺកម្មពីជាតិមុនឬក៏ជាតិនឹងកណាគិតអញ្ចឹងអញ្ចឹងកណាកាត់ចិត្តថាបើអ្នកនឹងធ្វើអាក្រក់ដាក់ខ្ញុំអ្នកនឹងនឹងទទួលកម្មផលវិញខ្ញុំប៉ុណ្ណឹងឈប់អស់កម្មពីជាមួយអ្នកឯងខ្ញុំគិតអញ្ចឹងច្បាស់ខ្លួនឯងប៉ុន្តែ សំណួរនេះខ្ញុំ ចង់សួរលោកបងតាំងពីឆ្នាំទៅប៉ុន្តែមានអារម្មណ៍ការអ៊ិនខ្មាស់ច្រើនខ្លួនជា ស្រីគេស្គាល់រៀងច្រើន មានអារម្មណ៍ថាអូយម្នាក់ស្រីនោះមិនចឹងហើយភាកច្រើនគេសួរថាកណាមិនគុំមិនកាមិនគុំកាកណាមានអារម្មណ៍ថាខិតអីបានគេសួរកណាអញ្ចឹងម៉ែកូនឯងប៉ុណ្ណឹងហើយជាស្រីស្មានណាបានការម៉ែចង់បានចៅពោកណាមានអារម្មណ៍ថាឆ្លើតចឹងកណាថាមិនតន់ដល់គូអានេះចំណុចការពិតទាំងអស់ហើយម្ដាយកណាបខំកណារហូតឲ្យការនឹងសូមចរានពោ អឺស្ដាប់5ឆ្នាំហើយអាហ្នឹងក៏ណារឿងពីមុនដែរឬក៏នៅនៅតែហេតុអីចឹងហេតុអីពីមុនហេតុអីពីមុនដែរហ្នឹងហើយហ្នឹងហើយបើនៅហេតុអីដល់ឥឡូវទៀតហ្នឹងមានន័យថាស្ដាប់អត់ចំសោះចូលចូលរឿង ម្ដាយឪពុកថ្វាយបង្គំប្រសង់មិនមែនជាវិន័យពុទ្ធប្រាប់ឲ្យធ្វើអញ្ចឹងទេ ស្រេចលើគាត់គាត់ចង់ថ្វាយក៏ថ្វាយមិនថ្វាយក៏ឲ្យទៅប៉ុន្តែដោយសារគាត់ជ្រះថ្លាក៏គាត់សាពះទៅគាត់ថ្វាយគុំទៅដោយសារជាភេទដែលរសារសិលល្អអញ្ចឹង អញ្ចឹងថ្វាយបង្គំការសំពះដោយជ្រះថ្លាវាចិត្តកុសលវាមិនជាបាបទេក៏ប៉ុន្តែកុំគិតថាត្រូវតែថ្វាយដូចអ្នកទាំងអស់គ្នាដែលមកនេះបើយល់ថាមកជួប លោកត្រូវតែថ្វាយវាមិនមែនជារឿងត្រូវធ្វើទេគេសំពះអ្នកបួសជាជាជាសេចក្តីពេញចិត្តរបស់ គេគេចង់សំពះក៏បានគេចង់ថ្វាយអង្គមក៏បាន មិនថ្វាយអង្គមក៏បាន ជាសិទ្ធិសេរីភាពប៉ុន្តែបើជាភិក្ខុសង្ឃដូចគ្នានឹងមានវិន័យអ្នកបួសក្រោយ ត្រូវគោរពសំពះអ្នកបួសមុនអានេះនៅក្នុងវិន័យលោកសង្ឃបានមានត្រូវតែ តែបើចំពោះកុហកអត់ទេសំពះក៏បាន មិនសំពះក៏បានថ្វាយអង្គមក៏បានមិនថ្វាយក៏បានអញ្ចឹងបានជាអាត្មាឃើញការថ្វាយអង្គមរបស់ខ្មែរយើងភាគច្រើនហ្នឹង អាថាថ្វាយអង្គម fake fake បៀបដូចคล้ายคล้ายคล้ายคล้ายមើលទៅវាអត់ original សោះដោយសារអីដោយសារវាជាទម្លាប់ជាប្រពៃណីធ្លាប់តែឃើញប្រសងត្រូវតែសំពះតែវាអត់អត់ងាយមានចេញពីចិត្តទេអញ្ចឹងបានលើកឡើងមិញថាហេតុអីបានម៉ែឪថ្វាយអត់កើតនៅថ្វាយគុំលោកកើតថ្វាយគុំអាចារ្យកើតអានឹងជារបបប្រពៃណី វាមិនមែនជាការគោរពមែនតែនឃើញទេឃើញចឹងហ៎ចឹងមែនទេអ្នកទាំងអស់គ្នាមកថ្វាយគុំថ្មហ្នឹងដើរថ្វាយគុំម៉ែឪហ៎ភាកច្រើនអត់ទេប៉ុន្តែដែលមកធ្វើនេះមិនមែនរឿងអាត្មាមានគុណធម៌មិនគុណធម៌អីទេមិនបាច់ជួបអាត្មាក៏ថ្វាយដែរព្រោះវារត់របត់តាមប្រពៃណីមួយ ដែលថាឲ្យតែឃើញលោកថ្វាយអង្គមឃើញទេ អញ្ចឹងឲ្យបានអ្នកទៅជួបអាត្មាលើអាត្មាមិនដែលបង្រៀនមនុស្សឲ្យថ្វាយអង្គមអត់ទៅដល់អង្គុយនិយាយថ្ងៃណាគេយល់ទៅគេសុបាយចិត្តគេសុភ័ក្រតែរឿងរបស់គេសម័យពុទ្ធគេធ្វើអញ្ចឹងតាហើយដល់អញ្ចឹងទៅមនុស្សមានសេរីភាពក្នុងការជួបលោកហ្នឹងមែនទេយើងឥឡូវក្មេងៗខ្លះអត់ចង់ជួបលោកដោយសារអីអូយខ្ជិលអានេបអានើបអីទេថ្វាយអង្គមលុតក្រៅអីខ្ជិលធាតពិតការផ្សព្វផ្សាយធម៌ នៅក្នុងការងាររបស់ព្រះសង្ឃនេះអត់មានទៅដើរប្រមូលគេមកថ្វាយអង្គមទេគ្មានទេអត់ទេដើរតែបយលគេបយលទៅបានប្រយោជន៍ទៅគេថ្វាយក៏ថ្វាយទៅមិនថ្វាយក៏ហីទៅរើតតែឡើងត្រូវការឲ្យសំបីតាការថ្វាយបង្គំសំបីតាអាការសរសើរសំបីតាអបច្ច័យ4ស្អីស្អីនោះអត់មានទៅចង់បានអាហ្នឹងទេរហូតដល់តែយើងអត់ចេះសូត្រធោអត់ចេះអីលែងហ៊ានទៅចូលកម្មវិធីស្ដាប់ធោអីដោយសារអីដោយសារ របត់ប្រពៃណីមួយថាឲ្យតទៅបនត្រូវចេះសូត្រធរហើយណាចេះសូត្រធរគេសរសើរណាអត់ចេះសូត្រធរអង្គុយអត់ហ៊ាននៅមុខទេនៅក្រោយក្រោយយូរយូរលែងចូលបាត់ថាអត់ជាបញ្ហាទេធរសូត្រនឹងគេតែងក្រោយទេ សំខាន់ការស្ដាប់ការសន្ទនាគឺដើម្បីយល់យកទៅបដិបត្តិនៅក្នុងជីជីវិតឯនេះទេនឹងចឹងអញ្ចឹងបានឆ្ងល់ថាមិនបានម៉ែឪសាពះអត់កើតសាពះលោកកើត មានបបាក់អីវាគេធ្វើចឹងគ្រប់គ្នាហើយមែនអត់គេធ្វើចឹងគ្រប់គ្នាហើយបើជួបថ្វាយសិនចាំមើលលោកឯងធ្វើអីអញ្ជេឥឡូវបើម៉ែយើងយើងអត់ស្ពះមែនប៉ិនគាត់ធ្វើអីសំរុំសំរុំយើងមិនមានទៅហ៊ានជេរគាត់ទេឈឹងចិត្តគោរពផ្សេងហ៎លោកនឹងយើងថ្វាយអង្គមមែនប៉ិនឲ្យលឺស្អីមើលអញ្ជេរលោកឯងពេញ Facebook ឡើយសួរថាតើការគោរពនឹងចេញពីចិត្តដោយគោរពម៉ែទេវាអត់ រាល់ថ្ងៃការគោរពរបស់យើងមិនតែយើងនៅនឹងឯណាក៏ដោយមនុស្សចូលចិត្តបង្រៀនឲ្យតែតាមរបៀបមានអវ័យទះបញ្ចូលទះបញ្ចូលអត់ឲ្យគ្នាយល់អញ្ចឹងបានអាត្មាដើរជួបទៅ អ្នកដែលស្ដាប់អាត្មាយល់ភាកច្រើនកាលអាត្មាទៅទិញអីជួបគាត់គាត់ចេះសាពះចេះអីប៉ុន្តែវិធីសាស្ត្រដែលគាត់និយាយមកមកមករយើង ជាការគោរពយើងដឹងគាត់អត់ចេះសាពះគាត់អត់ចេះថ្វាយអង្គមអីប៉ុន្តែប៉ុន្តែយើង ដឹងពីមនោសញ្ចេតនារបស់គាត់គឺគាត់ មានការគោរពចេញមកមកប៉ុន្តែមិនមែនបានន័យថាប្រពៃណីនឹងមិនល្អទេវាជាអត្តសញ្ញាណរបស់ខ្មែរយើងដែរតែបើនៅ ត្រឹមតែប៉ុណ្ណឹង មានន័យថានៅ baby រហូតដូចយើងមានកូនទៅជួបលោកមិនឲ្យអត់ស្វែងគុំលោកទៅកូន បានបនចេញចុះមិនអញ្ចឹងហ្នឹងអត់គោរពចាស់សាធុនេះសាធុនោះគោរពចាស់នេះចាស់នោះអញ្ចឹងបើយើងនៅតែស្វែងគុំតាមរបៀបអញ្ចឹងទេ យើងអត់ធំយើងអត់រីចំចម្រើនទេ នឹងចឹង